បាទជំរាបសួរជំរាបសួរបងប្អូនមកទៀតហើយមកទៀតហើយថ្ងៃនេះចង់មកបាទនិយាយពីរឿងម៉ាស៊ីនជួសជុលអគុយបងប្អូនហ្នឹងហើយម៉ាស៊ីនជួសជុលអគុយហើយមានបងប្អូនជាច្រើនគាត់គិតថាម៉ាស៊ីនជួសជុលអគុយម៉ាស៊ីនប្រភេទណាមិនក៏ជួសជុលបានដូចគ្នាដែរហ្នឹងហើយវាមិនដូចគ្នាបងប្អូនវាមិនដូចគ្នាហ្នឹងហើយបាទឥឡូវខ្ញុំចង់មកបង្ហាញបាទមកធ្វើវីដេអូបង្ហាញបន្តិចការផលិតម៉ាស៊ីនជួសជុលអគុយ ហ្នឹងហើយយើងដឹងហើយថាអានេះគឺជាប៉ុស្តិ៍ផ្សារបាទវាជាប៉ុស្តិ៍ផ្សារហ្នឹងហើយតែបើយើងយកប៉ុស្តិ៍ផ្សារទៅធ្វើវាអត់បានទេវាទៅជួសជុលអាគុយតែម្ដងវាអត់បានទេហើយតែអញ្ចឹងគឺមានការកែឆ្នៃរបស់វាខាងក្នុងហ្នឹងហើយហើយដូចខ្ញុំនេះខ្ញុំធ្វើលក់ទៅបាទស្រុកខ្មែរគឺចង់និយាយថា90%របស់ខ្ញុំផ្ញើទៅហើយក្រៅពីហ្នឹងអ្នកផ្សេងផ្សេងបាទទិញពីអ្នកផ្សេងមកអាហ្នឹងខ្ញុំអត់ដឹងហើយជាពិសេសគឺរបស់ខ្ញុំ មានសិភៅបាទមានសិភៅណែនាំទាំងអស់ជាភាសាខ្មែរបាទជាភាសាខ្មែរយើងងាយស្រួលបាទងាយស្រួលនឹងអានងាយស្រួលនឹងនឹងនឹងសាកធ្វើយើងបាទយើងសិតតអ្នកជំនាញថ្មីទាំងអស់បាទពួកឧបករណ៍ពួកនេះ វាជាប្រភេទថ្មីហ្នឹងហើយអត់ទាន់មានអ្នកណាជាលំដាប់គ្រូម្នាក់ដែលថាបកែឲ្យទេតែអឺបងបងដែលកំងរបស់ខ្ញុំទៅមុនមុនហ្នឹងគាត់ចាប់ដើមមានការដកពិសោធន៍ច្រើនហើយគាត់ក៏ ទទួលជោគជ័យនឹងការទទួលជួសជុលអគុយរបស់គាត់ច្រើនបាទមួយទៀតម៉ាស៊ីនបាទដែលថាតម្លើងមួយមួយមិនមែនលុំលុំទេបងប្អូនមិនលុំលុំចេះតែធ្វើធ្វើឲ្យលក់មិនមែនទេណាយើងឃើញនៅមុខនេះតែប៉ុណ្ណឹងទេតែជំរឿរបស់វា នៅខាងក្នុងបាទច្រើនណាស់ឥឡូវខ្ញុំចង់មកបង្ហាញថា ការជួសជុលហើយឲ្យការធ្វើម៉ាស៊ីននឹងឲ្យតម្លើងម៉ាស៊ីននឹងឲ្យនឹងតើអឺគេហៅចរន្តរបស់វាចេញមកនេះវាចេញប្រភេទមិន បានវាទៅជួសជុលអគុយបានហ្នឹងហើយបើថាម៉ាស៊ីនសាអគុយគឺដូចខ្ញុំបញ្ជាក់ពីវីដេអូមុនមុនមកបាទវាគ្រាន់តែបតេភ្លើងពីបកគោលភ្លើងមកបាទមកផ្ញើនឹងអគុយប៉ុណ្ណឹងទេ តែម៉ាស៊ីនជួសជុលគឺវាយកភ្លើងមកដាក់អគុយផងវានឹងមានចរន្តដើម្បីទៅរំលាយបាទរំលាយគេហៅ sunfate នៅក្នុងអគុយបាទរំលាយរំលាយ សិតចាប់នៅ ផ្លាកអាគុយទៅរំលាយស្នឹមបើគេហៅស្នឹមណាដែលជាប់នៅផ្លាកអាគុយហើយកាលណាផ្លាកអាគុយមានស្នឹមចាប់ក្រាស់ហើយមានកម្រចាប់ហើយតែអញ្ចឹងវាអត់កាន់ភ្លើងទេ តែម៉ាស៊ីននេះវាជួយទៅរំលាយបងប្អូនវាជួយទៅរំលាយហ្នឹងហើយគឺរំលាយរំលាយយើងមើលអត់ឃើញទេតើឡើងយើងមានឧបករណ៍ពួកនេះបាទឧបករណ៍នេះឆែកវាបាទឆែកវាដោយត្រង់តែម្ដងតេសវាហ្នឹងយើងឆែកឧបករណ៍នេះតើ អឺគេហៅខ្សែទឹកអាឡុកហ្នឹងគេហៅហឺតហ្នឹងនេះសិននេះវាស់ដោយត្រង់បាទហើយដោយអានេះអីឆែកបាទទឹកអាឡុកវាធ្វើការមិនស្រួចអាមិនបាទទៀលអាមិននឹងស័កសមនឹងទៅរំលាយជាតិស្នឹមទៅចាប់នៅផ្លាកអគុយបាទវាមានច្រើនបាទច្រើនគ្នាដែរដែលធ្វើ តែខ្ញុំចង់និយាយថាខ្ញុំគឺមានការដកពិសោធន៍ចង់មុនគេបាទមុនគេហ្មងរឿងធ្វើម៉ាស៊ីននេះ ឆ្នៃម៉ាស៊ីននេះបាទខាងក្នុងគ្រប់យ៉ាងយើងឆ្នៃចង់ទាំងអស់ហ្នឹងហើយយើងមើលអត់ឃើញទេបាទហ្នឹងហើយហើយឧបករណ៍នីមួយមួយយើងទៅយកអាឧបករណ៍នេះការវាស់អីយើងវាស់អត់ដឹងទេតើយើងប្រើឧបករណ៍សម្រាប់វាស់ពិសេសជំរឿរបស់វាបាទចរន្តវាដើរមិនហ្នឹងហើយហើយមួយទៀតបាទគឺម៉ាស៊ីនខ្ញុំបាទនៅត្រៀមផ្ញើបាទនៅត្រៀមផ្ញើ3គ្រឿងទៀតថ្ងៃហ្នឹងបាទថ្ងៃនេះថ្ងៃសៅរ៍បាទ ផ្ញើឲ្យតាន់ថ្ងៃហ្នឹងបាទអត់តាន់ទេជាប់ថ្ងៃថ្ងៃទឹកហ្នឹងហើយឥឡូវចាំខ្ញុំមកតេសឲ្យមើលបាទមកតេសឲ្យមើលតើប្រសិទ្ធភាពក្នុងការទៅជួសជុលអាគុយហ្នឹងយ៉ាងម៉េចហើយយើងបាទនិយាយឲ្យនិយាយទៀតបងប្អូនដែលទិញទៅហ្នឹងគឺចង់និយាយថាអឺអានោះថោកជាងអានេះថ្លៃជាងអាមិនបន្តោកជាងថ្លៃជាងជួសជុលអាគុយដូចគ្នាហ្នឹងបងប្អូនតើឡើយមានឧបករណ៍ទៅឆែកបណ្ដឹងថាហេតុអីបានបើវាមានតម្លៃខុសគ្នា គឺជំរឿខាងក្នុងវា ដូចខ្ញុំនិយាយមិនអញ្ចឹងតលតែយើងឆែកបាទខ្ញុំចង់និយាយថាលំដាប់ជាងធំធំបានគេគេគេមានឧបករណ៍ឆែកហ្នឹងតែខ្ញុំមិនមែនជាងធំទេ តែគឺខ្ញុំដឹងបាទខ្ញុំដឹងក្បួនវាធ្វើការបែបបែបបែបណាហ្នឹងហើយហើយអញ្ចឹងខ្ញុំក៏បានទៅទិញឧបករណ៍សម្រាប់ឆែកឲ្យលំអិតដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៅការជួសជុលអគុយខ្ពស់បំផុតបាទឥឡូវចាប់ដើមបាទចាប់ដើមខ្ញុំចង់អឺបង្ហាញពីការប្រើម៉ាស៊ីនផង ហ្នឹងហើយមានបងប្អូនតិជនយើងជាច្រើនគាត់យកម៉ាស៊ីនទៅហើយតែចូលខ្ញុំយកនេះសិនបាទសិភៅណែនាំឯកសារណែនាំគ្រប់យ៉ាងខ្ញុំសុំថាឲ្យអានសិនហើយកេះមកបាទអានសិនបាទអានឲ្យលំអិតឲ្យអស់សិនសិមយើងប្រើម៉ាស៊ីនហើយបាទមានតេជនខ្លះហើយតកេះមក ក្វាត់អានេះទៅម្ខាងមកដល់ចាប់ដើមមកគឺសួររហូតមកតែម្ដងសួរបានខ្ញុំអត់ថាទេខ្ញុំអ្នកលក់គឺចង់និយាយថាសួរខ្ញុំបានមួយជីវិតហ្នឹងហើយសួរបានទាំងអស់សួរបានទាំងអស់តែខ្ញុំសុំឲ្យអានសិនឲ្យអាននឹងអានរឿងអីអានពីការប្រើប្រាស់ម៉ាស៊ីននឹងប្រាប់ដំបងនឹងយើងចាប់អគុយមុនចាប់អគុយមុននឹងបើកម៉ាស៊ីនមុននឹងសេរីឧបករណ៍នីមួយៗឲ្យឲ្យដឹងឲ្យដឹងសិន ហ្នឹងហើយហើយពេលជួសជុលហ្នឹងយើងត្រូវសង្កេតវា ហើយមួយទៀតអាគុយហ្នឹងវាការខូចមកវាមានច្រើនយ៉ាងណាស់វាមិនមែនខូចដូចគ្នាទេជួនកាលខូចដាច់ចរន្តដាច់ចរន្តមានន័យថាម៉េចបើដាច់ចរន្តយើងចាប់តកាប់ហើយជួនកាលយើងសេរីចាប់តកាប់ហើយពុបយើងសេរីទៅបាទវល់អត់ឡើង អំពះអត់ឡើងអត់ឡើង មានបងប្អូនខ្លះថាគិតថាម៉ាស៊ីននឹងខូចហើយបង បានខ្ញុំគិតថាយើងត្រូវសាអាគុយច្រើនច្រើនគ្រាប់សិនទៅសាអាគុយណាដែលមានភ្លើងហើយអាគុយដែលវាខូចមកដូចនិយាយមិញហ្នឹងវាខូចដូចគ្នាទេហើយតែអញ្ចឹងម៉ាស៊ីននេះវាទទួលដឹងថាអាគុយនេះអត់មានភ្លើងទេអត់មានចរន្តទេដាក់ចរន្តហើយហើយតែអញ្ចឹងវាអត់វាអត់បញ្ជាភ្លើងចេញច្រើនទេវាទប់ចរន្តតិចតិចតិចយើងងាស់វាសិនបាទអានេះដំបងខ្ញុំនិយាយចំពោះតែអាគុយដាក់ចរន្តម៉ាស៊ីន ឆឹងតែមកវល់អំពីអត់ឡើងទាំងអស់សេរីតម្លើងមិនក៏អត់ឡើងដែរហ្នឹងហើយមួយ បាទហើយមួយទៀតអាគុយការជួសជុលទៅមិនថាចាប់តកាប់ចោលទៅ រួចចឹងទៅដើរចេញហើយមកវិញអាគុយនឹងល្អ100%ទាំងទាំងអស់ក៏មិនមែនដែរបងប្អូនវានៅលើអាគុយដែលគុណភាពខូចមកនៅលើអាយុអាគុយហ្នឹងហើយហើយយើងមើលផ្លាកផង តែគួយនៅក្នុងបន្ទប់នីមួយនីមួយយើងឆ្លោះមើលពេលឆ្លោះមើលថាផ្លាកហ្នឹងមានបាក់បែកឬអត់ហ្នឹងហើយហើយអាគួយខ្លះយើងធ្វើទៅ CCA ឡើងឡើងឡើងតិចមែនតែនហើយតែឡើងតិចមែនតែនយើងមិនមែនថាអឺទៅចង់បានថា CCA ឡើងវុបវុបវុបវុបវុបដូចថ្មីវាមិនមែនទេយើងមានការឆែកបាទបូមទៅអាសិចមកឆែកតើលេខវាបានហើយឬនៅអញ្ចឹងហើយបានខ្ញុំថាឲ្យអានបាទឲ្យអានក្នុងនេះសិនគឺខ្ញុំខ្សែទៅបើមិនលំអិតក៏ចិត្តលំអិតដែរ បាទបើថាខ្វះខាតក៏ខ្វះខាតមិនប្រហែលភាគរយទេហ្នឹងហើយហើយយើងក៏ដកពិសោធន៍ដកស្រង់ខ្លួនឯងបន្ថែមទី1យើងមងាស់សិនកុំឲ្យអាគុយក្ដៅទី2ឆែកទឹកអាសិចតែមងាស់ហ្នឹងទឹកអាសិចវាមកឬនៅវាឡើងនៅបើអត់ទាន់ឡើងយើងងាស់តហ្នឹងហើយហើយបើវាឡើងហើយវល់មានហើយហេតុអីបាន CCA ឡើងអត់អត់អត់អត់ខ្ពស់ហ្នឹងហើយអត់ពេញចិត្តយើង យើងត្រូវទាញភ្លើងចេញឲ្យអស់ទាញភ្លើងនឹងធ្វើម៉េចយើងយកអីក៏ដោយបាទទាញទាញភ្លើងឲ្យលឿនដែលថាយើងធ្វើឲ្យលឿនបានគឺចង់និយាយថា10នាទីឲ្យអស់ពីអគុយហើយសំយើងយកមកងាស់សារថ្មីងាស់គេហៅថាងាស់ហ្នឹងគឺយើងតម្លើងបាទខ្ញុំបើកមិនសិនតែម្ដងបាទទី1បាទយើងបិទ volume នឹងអស់ហើយឧបករណ៍យើងបិទអស់ហើយ ទីមួយយើងបើកម៉ាស៊ីនមកដើមម៉ាស៊ីនយើងមិនអាចបើកទាំងអស់អានេះវាប្រាប់វល់អាគុយបងប្អូនប្រាប់វល់អាគុយណាហ្នឹងហើយខាងក្រោមនេះប្រាប់អំពែពេលយើងតម្លើងម៉ាស៊ីនទៅគឺអំពែវាចេញបាទវាចេញទៅកម្លាំងបាទកម្លាំងរុញច្រានរបស់ម៉ាស៊ីនទៅឲ្យអាគុយហើយគេហៅថាងាស់ឧទាហរណ៍ថាអាគុយនេះគុណភាពអន់មែនតើមិនបាច់ឧទាហរណ៍ទេគឺអាគុយនឹងតែម្ដងគុណភាពអន់មែនតើអាយុវា4ឆ្នាំជាង ហើយតែអញ្ចឹងយើងធ្វើបានទំ60%ហ្នឹងគឺវាថាមានន័យថាក្រាន់បើមែនតើហើយចាប់ដើមយើងតម្លើងមកបាទយើងតម្លើងមកហ្នឹងហើយតម្លើងមកបើអគុយប៉ុណ្ណេះអគុយប៉ុណ្ណេះអគុយ100 100ពាខ្ញុំវាមិនដល់100ទេតែគេសេមកថា100ពាហើយតែអញ្ចឹងយើងតម្លើងមកគេហៅថាមងាស់ហ្នឹងប្រហែលជា7 8 8 7 8 8ហ្នឹងហើយ 7 8ពាអញ្ចឹងទៅចរន្តណាយើងមិនបាច់បើកក៏បានដែរបាទហើយថាខ្ញុំសេថាចរន្តហ្នឹងបើកដើម្បីអីបើកដើម្បីថាពេលណាវីដេអូខ្ញុំធ្វើរហូតបាទខ្ញុំធ្វើរហូតខ្ញុំដូចថាបង្ហាញពីការប្រើម៉ាស៊ីនហ្នឹងចង់ច្រើនដែរបិទអានេះតិចសិនវាស្រែកបាក់ចោលយូរចាំខ្ញុំវាស់ឲ្យមើលតើចរន្តវាធ្វើការមិនហ្នឹងហើយ ឥឡូវយើងងាស់យើងបើកមកប៉ុណ្ណេះសិនណា8 9ព្រាទៅហើយយើងញីវាបើកសញ្ញាញីបងប្អូនគឺសត្វអសខ្មែរហ្នឹងហើយយើងបើកញីមកកម្មពីកម្មមកឃើញជុលហ្នឹងហើយឃើញជុលងាស់យើងបើកបាទហឺតអានេះគឺយើងបិទបើកហឺតអឺមិនបិទបើកទេគឺ 1K ហើយនឹង 7.5K ហើយនៅមុននឹងបើកវាយើងក៏បើកអានេះមកបាទប្រឡែងចរន្តមកអោយអានេះ ហើយតែអញ្ចឹងវាមានសម្លេងនៅក្នុងអគុយគឺងាស់សិនងាស់ឲ្យមានវល់មានអំពែឡើងនៅក្នុងអគុយសិនហើយ 1K និង 7.5K នេះ គឺយើងប្រើបានដូចគ្នាទេ តែបើថាយល់ល្អយើងចង់ងាស់ខ្លាំងយើងចង់អឺចង់ប្រើចរន្តទៅជំរុះជាតិអាស៊ីតខ្លាំងគឺ 7.5K តែមិនមែនដាក់ដបងទៅទៅបខំយកបខំយកក៏បានដែរអគុយជួនកាលដង្ហើមតក់តក់ហើយ យើងទៅបខំយកអគុយហ្នឹង ខូចដណ្ដងណា ហ្នឹងហើយខូចហើយតែអញ្ចឹងយើងសិនសិនវាសិនបាទយើងម៉ាសាវាសិនបងយើងម៉ាសាវាសិនសិនសិនសិនហើយបើថាមកសបកទៅយើងឃើញថាមានពពុះរយរយរយរយគ្រប់បន្ទប់ពពុះហ្នឹងក៏វាពពុះមិនដូចគ្នាទៀតបន្ទប់អឺបន្ទប់នេះឧទាហរណ៍ថាបន្ទប់នេះវាមានពពុះមកហើយតែពពុះតែមកប្រឡោះមកប្រឡោះមករយរយរយតែមកប្រឡោះចង់និយាយថាតាតាតាមកជួរ មួយចំណុចរបស់ផ្លាកអគុយដែលពេញក្នុងបន្ទប់ហ្នឹងហ្នឹងហើយវាអត់ទាន់ល្អទេចង់និយាយថាអើបងប្អូនខ្លះថាពុះដូចគ្នាហើយណាពុះដូចគ្នាហើយតែហេតុអីបាន CCA ឡើងអត់គ្រប់គ្រាន់សោះយើងពុះពុះមែនតែជួនកាលវាពុះអត់ពេញក្នុងមួយរវាំងបន្ទប់ពុះផ្លាកវារៀបបាទរៀបអើបូកដកបូកដកបូកដក6ផ្លាកហ្នឹងហើយបូកបូក5ដក6ហ្នឹងហើយផ្លាកវាយើងមើលផង បើថាអាគុយល្អគឺវាត្រូវពុះក្នុងចន្លោះផ្លាកបោកផ្លាកដកហ្នឹងវាត្រូវពុះរហូតជួជួហ្មងគឺចង់និយាយថាពុះពេញក្នុងក្នុងបន្ទប់តើមានបន្ទប់ខ្លះពុះដែរតែវាពុះតាមចំណុចមួយអីអីអីខាងឬជ្រុងណាមួយវាចេញតែប្រឡោះតែប៉ុណ្ណឹងអញ្ចឹងមានន័យថាវាមិនទាន់ល្អតែបន្ទប់មួយហ្នឹងហើយអាគុយបើថាចរន្តបើថាបន្ទប់វាធ្វើការក្នុងបន្ទប់នីមួយមួយធ្វើការអត់ស្មើគ្នា CCA ក៏អត់ឡើងស្មើគ្នាហើយ CCA ក៏អត់ឡើងដែរអំពែក៏ខ្សោយ vol ក៏ខ្សោយហើយតែអញ្ចឹង D ឡាន D អីហ្នឹងវាវាគេហៅថាអគុយវាខ្សោយហ្នឹងហើយគឺយើងជួសជុលយើងសង្កេតមើលទាំងអស់គ្រប់យ៉ាងគ្រប់ចំណុចយើងសង្កេតមើលវាពុះមែនដូចខ្ញុំនិយាយមិញពុះមែនតែវាពុះអត់ពេញបន្ទប់ហ្នឹងហើយគឺរាល់ថ្ងៃនោះខ្ញុំក៏ធ្វើអគុយដែរខ្ញុំធ្វើឥឡូវខ្ញុំគិតថា ដំបងបងខ្ញុំអត់ទាន់ទទួលធ្វើតែឥឡូវមានអ្នកគេដឹងដឹងហ្នឹងគេយកអង្គុយមកធ្វើមួយថ្ងៃ4មួយថ្ងៃ5ដែរហ្នឹងហើយជួនកាលខ្ញុំធ្វើវីដេអូអត់គ្រប់គ្រាន់ហ្នឹងហើយពោះរវល់ហ្នឹងហើយអូខេលំងាស់បាទយើងងាស់វាងាស់ហើយមកសបកចឹងទៅយើងប្រាប់មិញហ្នឹងយើងឆែកកុំឲ្យអាគុយក្តៅហេតុអីមិនមិនឲ្យអាគុយក្តៅមកអ៊ុនអ៊ុនបានតែអាគុយក្តៅខ្លាំងធ្វើឲ្យសាច់ក្តៅ CCA យើងវាស់អត់ដឹងទេហ្នឹងហើយ តតតិចអគុយតិចទៅយើងវាស់ CCA ដឹងពេលអគុយតិចយើងវាស់មកគឺតួលេខវាបង្ហាញមកប៉ុណ្ណាគឺចង់និយាយថាត្រឹមត្រូវប៉ុណ្ណឹងតែម្ដងហ្នឹងហើយហើយបើថាវាអត់ឡើងទៀតទេ យើងពូតបាទយើងដកភ្លើងចេញយើងគេហៅពូតយក CCA ហ្នឹងយើងដកភ្លើងចេញឲ្យអស់ហើយយើងងាស់សារថ្មីងាស់សារថ្មីរួចទៅទឹកអាសិចវាឡើងមកគ្រប់លេខហើយដល់លេខកំណត់ដែលថាយើង ត្រូវការឲ្យវាវាមាននៅក្នុងអាគុយហ្នឹង1250ហ្នឹងដល់ហើយតែ CCA វាមិនទាន់ឡើងហើយអញ្ចឹងយើងប្រសាទយើងប្រសាទទឹកអាសិចវិញប្រសាទយើងបូមចេញបូមចេញបូមចេញណាយើងបូមចេញឲ្យប្រហែលជាមកបន្ទប់2ប្រອດ2ប្រອດវាស់ទឹកអាសិចហ្នឹងណាប្រហែលជាមកបន្ទប់2ប្រອດហើយយើងដាក់ទឹកសុទ្ធសម្រាប់ចាក់អគុយទៅវិញគេហៅប្រសាទទឹកអាសិចដើម្បីពូតយក CCA ហ្នឹងហើយ ហើយយើងងាស់ទៀតតលតែសេចហ្នឹងប្រៃឡើងទៀតណាវាអញ្ចឹង CCA វាឃើញហើយវាឡើងហើយហ្នឹងអឺនិយាយបើនិយាយទៅវាយូរវាហាងវិញឆ្ងាយហ្នឹងហើយមិញអឺចរន្តហេតុអីខ្ញុំថាបើកក៏បានមិនបើកក៏បានគឺចង់និយាយថាចរន្តនេះយើងបើកបានលើកលែងតែយើងបើកសញ្ញាញាក់ហ្នឹងហើយសញ្ញាញាក់ តែពេលយើងបើកញាក់ទៅម្ជុលវាធ្លាក់មកដល់00ណាធ្លាក់មកដល់00តែធ្លាក់ដល់00ហ្នឹងមានន័យថាវាវាប្រឡែងវាប្រឡែងចរន្តមកពេញប្រឡែងមកពេញហើយហ្នឹងបិទពេញបិទពេញបិទហើយអញ្ចឹងឲ្យវាប្រឡែងពេញឧទាហរណ៍យើងតម្លើងបាទយើងតម្លើង10អាបាទ10អាហើយខ្ញុំដាក់10អាមិនមើលឃើញច្បាស់បាទអានេះ10អាស្មើណាគាត់តែញាក់គាត់តែញី អមជុលនេះខ្ញុំដាក់ធ្វើអីនាការហ្នឹងខ្ញុំដាក់ឲ្យដឹងថាចរន្តដែលចេញទៅក្នុងអាគុយហ្នឹងទៅបុកអាគុយហ្នឹងវាធ្វើការមិនគឺវាធ្វើការអញ្ចឹងបងប្អូនភ្លើងហ្នឹងវាឲ្យទៅអញ្ចឹងវាបាញ់ទៅកញ្ឆក់កញ្ឆក់កញ្ឆក់កញ្ឆក់តាមជុលហ្នឹងហើយតែយើងបើកញាក់បាទប្រហែលជាពាក់កណ្ដាលអីមកហ្នឹងហើយជុលវាធ្លាក់ធ្លាក់មកដល់00មែនទេតែអញ្ចឹង00ហ្នឹងវាសម្រាប់ដាច់ហ្មង វាវាសម្រាប់វាអត់ប្រឡែងភ្លើងទៅអត់ប្រឡែងចរន្តទៅក្នុងអាគុយទេដែលពេលវាធ្លាក់ហ្នឹងហើយអញ្ចឹងចង់ឲ្យវាធ្លាក់មកវាធ្លាក់មកធ្លាក់មកសុនសុនផងហើយយើងធ្លាក់មកផងយើងទប់បាទយើងទប់មិនឲ្យសុនសុនអានេះចរន្តដែលខ្ញុំសេថាចរន្តយើងប្រហើបមកចាំមើលណាខ្ញុំស្រីឡើងអត់ឲ្យអត់ឲ្យនៅសុនសុនអា ឃើញដែរអា5 5អំពែឬ3អំពែពួកយើងត្រូវបើកគេហៅចរន្តហ្នឹងទប់មិនឲ្យធ្លាក់ដល់00អាវាបុកវាបុកចរន្តនៅក្នុងអាគុយហ្នឹងអាអា10ចង់និយាយខ្លីៗណាម្ដង10អំពែម្ដង5អំពែម្ដង10អំពែម្ដង5អំពែហើយវាមានបាទហឺតហ្នឹង គឺទលាយក្នុងចរន្តហ្នឹងទៅតាមខ្សែហ្នឹងដែរហើយនឹងមាន ខាងក្នុងនឹងច្រើនយ៉ាងទៀតដែលវាចេញទៅតាមខ្សែនេះទៅលាយបាទចេញទៅលាយគ្នាហ្នឹងឃើញចែកខ្ញុំវាស់ឲ្យមើលទ្រុសទ្រុសបាទអានេះអានេះខ្ញុំបង្ហាញការវាស់ហ្មងជាទូទៅគេមិនអោយណាដឹងទេព្រោះគឺជាតិចនិចរបស់គេបាទគេមិនអោយណាដឹងតែអានេះខ្ញុំចង់មកបង្ហាញឲ្យអស់តែម្ដង ម៉ាស៊ីនជួសជុលអាគុយដូចខ្ញុំនិយាយពីខាងលើមិនមែនតែម៉ាស៊ីនដូចតែគ្នាតម្លៃហេតុអីមិនខុសគ្នាមិនមែនទេណាបងប្អូនវាខុសគ្នាមុខមាត់ដូចគ្នាមែនគេធ្វើមកដូចគ្នាអញ្ចឹងមែនតែខាងក្នុងបច្ចេកទេសអ្នកតម្លើងបច្ចេកទេសអ្នកឆ្នៃមួយមួយវាខុសគ្នាតាមតែការដកពិសោធន៍របស់គេទៅគិតថាបណ្ណាល្អឬមិនល្អឥឡូវខ្ញុំមកវាស់នៅគួរខ្សែពោមានស្ពាន់ចេញមកណាដូចគ្នាណា អូខេហើយចាំមកមើលនៅការរបស់គ្នាមើលការធ្វើការរបស់វាបងប្អូនអឺឃើញទេឥឡូវខ្ញុំបិទអា2នេះចុះបិទឲ្យអស់សិនបាទបិទឲ្យអស់សិនហើយចាំមើលចរន្តវាខុសគ្នាបាទបាទអញ្ចឹងណាអឺ ហើយខ្ញុំបើក hertz ចូលហ្នឹងហើយឃើញខុសគ្នាទេឃើញខុសដែរបងបាទហើយខ្ញុំបើកអានេះអានេះយើងបើកក្បាលនឹងបើកក្បាលដែរព្រោះយើងបិទអានេះហើយតែយើងបិទអាសញ្ញាញាក់ហើយគឺអានេះអត់មានប្រយោជន៍ទេហើយយើងបើកញាក់ណា បាទបើកនេះហើយខ្ញុំវាស់ឲ្យមើលថាថ្មីឃើញណាឃើញវាធ្វើការបងប្អូនចឹងឲ្យបន្តថាតើเราមានឧបករណ៍វាស់វាបានយើងដឹងចរន្តវាធ្វើការអឺវីដេអូនេះហាងយូរហើយណាបាទនិយាយទៅទៅថាខ្ញុំចង់បង្ហាញឲ្យអស់ហ្នឹងហើយ ដូចមានប្រាប់មិញបាទមានអីទៀតបាទហ្នឹងហើយចង់បញ្ជាក់ថាតម្លៃខុសគ្នាគុណភាពខុសគ្នាបាទមុខមាត់ដូចគ្នាក៏អាចក៏គេធ្វើបានដូចគ្នា តែខាងក្នុងវាខុសគ្នាបងបាទសូមអរគុណសូមអរគុណច្រើនបងសូមអរគុណ